យអើយ៉ាប់មិនតើណាអើមានមានកូនមួយអើបើតើបើតើអត់អត់អត់ជួយធ្វើការងារអីសោះមកផើយយ៉ាងនេះចោយដាក់អើយអាឡយអូស៊ីអត់តោះងប់ចាំវាមកទៅអើអត់មានជួយកាត់គូនេះដើរលេងបាត់បាត់បាត់ដល់រោស៊ីមកដល់រោស៊ីអឺអូអីលោកលំបាក់អីក៏លំបាក់ម្លឹងម្លឹងលោកអើយ mẹ, lại thứ bay si sao nào clean bay clean bay trong chết đâu vậy sai ở à anh ở anh à anh nói ngom đẹp nắng à anh anh anh anh số hộ hộ bay si à anh mình ô hồn à đang bay à anh si hả? anh ngom đẹp anh anh mình chui hộ ờ, thơ ca nghi ai sao anh chăng à à tầm món coi anh mình mà chui chả chu hả? ơi ngọc phai bắt tưởng anh ngọc phai អាកាន់អើយអាកាន់បងបាក់បលាំងបលាំងអានអានដើរចិនទៅអានធ្វើអានបាក់ដល់សាអានណាអានអត់ជួយអីសោះអានអានគិតមើលបើបើអានប្របាក់បលាំងបលាំងអានអានអានអានអាននិយាយអីតាអានអានអានអានតមកអានអកក្លោអានតមកអត់មានបាត់មួយម៉ាត់ទេអានគិតមើលអានអានបាក់ប៉ុណ្ណាអានហ៎ហ៎អូ ឯងចាំក្បាលអានអីឯងចាំមាត់អានអីអាមាត់ហ្នឹងឯងដែលហៅស៊ីស៊ីស៊ីទៅអាអាមិនគិតគិតជួយអានគិតយោយោទៅប្របាចិត្តមែនតាប្របាចិត្តមែនតើអឺឯងមកចូលយ៉ាងអាអញធ្វើម៉េចអានចូលអានសពមកខ្ញុំដែរបើអានពីរនាក់ពីរនាក់អូពីរនាក់ពីរនាក់ហើយកោអើអាពីរនាក់ប្តីប្រពន្ធអានអានមិនហើយសบายគ្នាឯងឯងចាញ់អានមក anh on vậy không Ừ, con mà khóp lắm À lâu anh chân cả nạ vô anh trong tự năng vậy nè Ôi, anh ai vậy mày Lô coi, chui cất mơ À con chăm mà bấm bóng bay Hả? Cất mơ À rồi rồi, họ xin chăm với anh chả cái anh chả con á Ừ, chăm sẽ bóng bay mấy anh bên trò si gặp bông cao chơi anh si anh si បាយហើយអាឡាអាចចង់និយាយមិនមើលអញអាឡានិយាយចង់មួយថ្ងៃមួយថ្ងៃតាំងពីកើតមកនៅតែក្នុងទឹកនៅតែលើទូកអត់ដែលស្គាល់កោកអើតែអញនៅក្នុងទូកអញអញអញមកពីស្រុកវិញអញជិះទូកមកអញនៅក្នុងទូកអញមានបីណានៅលើកោកគ្រាន់តែចេញគ្រាន់តែចេញហ្វ្រេតមកនៅលើទូកកោតអើឥឡូវបើអញចង់ទៅរស់ស៊ីលើកោកអញចាញ់ទៅទៅរស់ស៊ីទៅអើអញនៅអញអញអញអញសុកសុកនៅម្នាក់ឯង អានអានអានរកបានប៉ុណ្ណោះអានឈីប៉ុណ្ណោះម្នាក់ឯងឥឡូវអានសុំអានសុំអាម៉ែឯងទៅរកសីនៅលើគោកម្ដងអាអាតានមកទៅមែនតានណាអញដាក់អត់ចេះនិយាយលេងទេអត់តាណានិយាយមែនតើណាចង់ទៅអាចោស៊ីជើងកោកមែនណោអញថាមិនអញថាចង់ឲ្យអញអត់ចេះនិយាយលេងទេអញចាំច្បាស់អញចាំច្បាស់អញកើតមកហ្វ្រោតអញកើតមកហ្វ្រោតអញបាន2ខែហើយចាប់អញស្លុកទឹក3ដង តាណាមាត់ផងអឺអាជីវិតយើងកើតនៅលើទឹកអាអញចង់ប្រហាត់អើអញគេហៅតាំងពី2ខែអើថ្ងៃក្រោយឯប្រហាត់អញកុំអាចដាក់ផ្លូវឲ្យលើវិញថ្ងៃក្រោយប្រហាត់អញបោះទៅបណ្ដោយអូយអាណាទៅធ្វើបាបកូនអញចឹងអាដាំអើអាដាំអាដាំចង់ទៅមែនអាដាំអញហានអញទៅអញទៅអញអត់មានឪអញមានតែម៉ែមែនអញទៅស៊ីផ្លូវកោអូណែអញផ្លេចសឹងអាមកអញផ្លេចសឹង À, anh phải là được ai? Anh xua đôi sao tao anh một mệt. Mà anh ơi, ba anh trong vậy hưởng nâng anh anh anh sư chặt mà. Anh mình trong rồi anh đau hồ sư phải lời cô của ai. Ta thì anh từng muốn ban tiệm khai. Ừ, anh ta tổ hồ sư chơi cô tới bắt to lắng ốc hơn mò. Ba anh trong ơi anh mình trong ở tổ sư chơi cô tê à tám ơi. Anh bật kết sắp sắp anh xong say âu anh sva mà đang làm đâu. Ừ, scout ừ mình nữ trơn quy đó bà em vắng á anh thật à. tay tay tay tay tay tay tay mà em đu đu sau ừ ờ, mà cái anh phải khai ừ. anh cái phải khai à vô anh mà đây lưu spa tu ờ anh ấy đây ừ đây không tu cái anh sẽ ngon lường ở bên sau sao rương ấy anh lưu sâu à mai anh thằng ngâu mai អើអញអញចាញ់ចុកពោះដល់ពេលនឹងអញកចោលចាប់អញអើបើថាចុកពោះហើយថាឆ្ងោតអញលឺសូវអូយ៉េះទេហ៎និយាយបាស្គូហ៎អញណាចាអូយ៉េះទេត្រូវផ្លើកូនប៉ុណ្ណឹងហើយអត់និយាយអត់ដឹងខដឹងត្រូវស្គូបង5ខែលឺសូវចេបចេបទេអញចេះស្ងល់អញបានដៅទេមិនដែរលឺសូវចេបអូអញ ăn là sao phải là cả là vô vô tới anh anh là anh trong là tiêm đang tiêm đang thôi ăn là hả ăn ăn cất ăn là bị mai đi bự rồi hả đừng đừng đừng à mày ấy nói ta ăn cả lo phần này ở toàn ban âm mà đón lại xong bao mâu ឥឡូវស្គូតស្គូតមិនចឹងមិនក្បាច់ទឹកតលេទេហ៎សំមមត្រមមមត្រមមបានតើស៊ីនៅលើផ្លូវគោកបានអឹមមកតាមមើលអានធ្វើបានកុំភ្លីផ្លើពេញមើលបើអានកឹបចង់ទៅអានតា tao mê na anh tao à lia mà em tao mê nè ờ, thì tại anh xong trong đó hại anh môi ờ. anh không được đặt trong á <laughs> anh ơi tôi anh bao ban rõ hà môi cha xóm câu bơ ban tôi anh nói cổ bớt cái ơi cái cái cái cái áo thơm chăng á à lỡ đó à chăm ơi à chăm ơi mệt anh tao lơ cô anh nọ sĩ ba lôi anh mau anh trăm à má em ơi cặp bắt à nó xấu ra cặp bắt đố ta mà hai mẹ ơi mẹ cao lìa ai mẹ sao nồi mình bằng ơi anh tao lơ cô ồ con ơi anh nói tôi cho anh ầu nè mấy cô ta rồi luôn ồ anh ơi bò vô cho anh bà đây bon luôn coi đặt ba đặt tao coi dần đi nó phan nó phan ờ con cho chạy nó phan nó phan nó phan ờបងប្អូនបោះស្អីចូលចេញនំប៉័ងគេយ៉ាងម៉េចនំប៉័ងក្តៅស្រួយលោកម៉ួយថែមពីរអត់មានណាចូលចេញសោះអឺ hello មើលចូលចេញនំប៉័ងអត់គោចាសើតាមួយនោះ hạ cây mà alo ủa anh đi về xe ừ hãy tay mau với anh ơi anh ơi sọt xe mai ờ ừ ừ anh ơi sọt xe mai anh hộ si thông đom anh luôn ông văn ừ anh ơi anh ơi sọt xe mai anh Ê cho cho à à à à ngạnh à ngạnh trên lâu nha ờ việt sư việt cao đây rồi ờ ừ, ông cô trời <laughs> alo ờ anh ơi ô xin long à ờ <laughs> ô chim james brown à ô tin ông băng tao à mà đấy rồi à ừ ok hết ba nà oh ly tao hua có món nông băng bà má anh ừ bà má anh con ta nơ ừ ok anh cho ơi bốn phải con ta nơ ừ chân <laughs> bye bye ok băng sao sợ thế con này nã trâu chân មកបងអូនទៅចូលចេញនំប៉័ងនិយាយរឿងអាម៉ូយទៅវាលួនំប៉័ងអាមិនក៏ដាច់ម៉េះហើយដៃរឿងអីអីលួនមិនដាច់ហេបងប្អូនចូលចេញនំប៉័ងអត់ក្រុមសាយឃើញខ្ញុំមកអត់គ្រប់គ្នាអើយចាំមកថាបបាមកអូសីម្ដងហ្នឹងអូសីលក់ដូរលក់អត់ដាច់អាម៉ូយនោះលក់នំប៉័ងមួយផ្លែតអស់លេងមួយផ្លែតអស់លេងអូយនំប៉័ងស្វិត នំប៉័ងស្វាត់ស្អីនំប៉័ងទេស្ពឹកខែរត់ទៅថ្ងៃបូននោះទៅធ្លាក់នៅក្នុងទឹកខ្ទេចខ្ទីឲ្យលេងអឺចាំបាយបងលោនំប៉័ងហ៎លក់តែមួយឯងមិនទេប៉័ងមួយឡើងនំប៉័ងមួយប្រែមក Ngã chứ nó băng ស្ងាញ់តានីលាយប៊ីចៃលាយអីរួចខ្លាក់លាយលាយលាយខ្លាំងលាយប៊ីចៃអត់លក់ដែរលក់បានអើចេញមកថែមពីរស្ងាញ់អត់អាចវាអត់ស្រួយមែអត់ស្រួយគាត់គាត់នំប៉ាំងអាចស្ងោមិនយកទៅផ្លូវហើយមួយបាត់តាមហើយមួយប្រែមកប៉ាំងគេប៉ុនប៉ុនណានៃជួយហើយ ធំធំមួយទៅ500ដែរយើងក៏ប៉ុណ្ណឹងខ្ញុំឡើងទៅទិញស៊ីទៅនឹងប៉ាំងស្វិតស្វិតអីនឹងប៉ាំងស្វិតអាស្កូចូលឃើញអញស្វិតអញស្វិតអាស្កូចូលស៊ីបងអញខ្សែធ្វើដើរចេញកុំបែរណាកុំបែរណានេះណៃណៃណៃមកកៅឆាយអញដល់ព្រឹកផ្លូវមកធ្វើនំប៉័ងអញនំប៉័ងស្អីគេតែនំប៉័ងអញអត់ស្រួយអញកាត់3ថ្ងៃអត់ទាន់បាក់ឲ្យមួយអញហ្វៃបើ ọt xù chạy nó nòn hay sao ừ bọn phụ nữ trôi xây luôn phan à? nó phan dân xây tới về miếng phó mà giáo sờn ti môi rồi sai ti pi về răng chân cung sky bay sao bà nó phan nó phan bọn phụ trôi tin lựa môi thêm sầm hiếng mà bọt cả đống sai bạn đi chôn là nghiệt chăng đâu giờ anh đi vinh ô anh đi cha sót ta anh đi bán cà lò nóng bán nóng bán ở ờ, con bảo châu trên trên môi thêm sầm hiếng mà bọt bơ mà chưa bao bảo trên môi xà mơ នំប៉ាំងនំប៉ាំងណែណែណែអ្នកលក់នំប៉ាំងកាយីមិនមានសតតែញមួយថែមអីគេតែញមួយថែមសម្រាំងមួយបាត់ចឹងហ៎អូយអត់តោះមួយម៉ានមួយម៉ានសុំសួរឯងសិនសក់ឯងមែនតែនេះសក់ឯងយកហេសក់ខ្ញុំមែនតែសក់ប្រាក់មិនមកស្ទាបមកស្ទាបមកស្ទាបមកទៅស្ទាបមកសិនអានហាត់សិនណែលក់តែនំប៉ាំងបានហើយបើហាត់សក់គេ anh hát chẳng khăn chẳng đăng khăn sao đi được không ồ xây clip xây clip mơ ta mơ ta cặp bố hình sọt đang ngay chưa này sai bạc mấy này mơ cặp bố bia đâu tua cặp cả bố khai á ồ cặp bố nè anh xem anh là cặp bố mông mơ ta vai ta đang ngay ờ, vai ta xây kì <laughs> vậy ta hãy sát men vậy ta kìm đại căn chẳng đi vậy ta kìm mẹ căn chẳng anh phải là bếp phè កាន់បែគេដោតចាខ្ញុំភ្លេចតែដាក់កន្លែងហ្នឹងមួយយ៉ាងដែរនិយាយពីឥឡូវបងឯងជ្រៀងបត់ណាដែលទំនើបបំផុតប្រចាំក៏ព្រះរាជាណាចក្រកម្ពុជាយើងមើលចេះជ្រៀងដាក់បត់អង់គ្លេសហេបត់គេជ្រៀងអង់គ្លេសខ្ញុំសួរបងឯងដូចដូចឆោតបងឯងជនជាតិអីបាននិយាយមិនច្បាស់នេះហើយដើរសួរគេមើលបើគេមិនហានជនជាតិសូវេតងាប់ពុទ្ធោជនជាតិសូវៀតនិយាយចឹង ừ mai ăn ừ ăn chôn chiên sô bê mai ăn chôn chiên và đang ăn dâu nè hay nay sọc na lắm sọc ăn đâu khăn cà bông spư ngọa à, boss khai cà bông spư cái sạch chay chay anh ở chui mục chui này bữa ăn sẵn ăn nó này nó ăn sủi mày chết Anh à, lão mày chạy chơi nó chuyện á bây giờ tụt phơ ca bó hai trăm sẽ đáp. cha hai trăm sẽ đáp, trăm mớ anh sẽ không có đâu anh theo mình mình nhé à I be to no No no man Ôi lầu cơ I là somebody Một người ạ I chỉ là somebody Let the focus the new Này, này, say lắm Vâng nghe coi, coi người ta mà để ai say say say say Focus the new mày, đấy chẳng mày chẳng mày chẳng mày Anh phải bởi vậy chứ anh phải đọc con ông rồi lấy anh học xe chơi tiếng ông ngoa ấy tiếng bà cái mai ấy chú chú no no no đi my I be chú no no no đi mai ấy là somebody anh chỉ là somebody Bậc lên tập phương cắt thay nhiều Đáng này Trong phương tinh Mình này Mình này tập hộp lên cắt thay nhau Đang hả, Ở đây chiến cha ba ចប់ហើយមើលនំប៉័ងសិនមើលគុណភាពហើយមើលតាមួយស្កិលមកលើហ្នឹងហើយមួយម៉ានហ្នឹងឡើងជ្រួញហើយនេះនំប៉័ងនេះសាវសាវងាងណែខ្ញុំមិនចេះស្ដាប់អាសាវងាងហ្នឹងប្រម៉ូយឲ្យមិនស្កោតណែកុំមកឈ្មីឈ្គត់ឈ្គត់ញឹកណា3 4ដងណាតិចតិចតិចតិចនេះណែណែម៉ាំងឥឡូវអានសុំទៅសួរថាមួយប្រមាណប្រម៉ូយឲ្យ100លក់អត់ ងាប់អាណាមកចេញកញ្ញាំជើងស្កែបានស្អីមកឥឡូវសួរតើលក់លក់100លក់អត់សៀងមិនចង់ស្អកកឥឡូវជើងអត់បាត់ទៀតបន្តិចជើងបាត់សម័យទំនើបភាពសម្បត្តិភាពអីមកធ្វើការឆ្លៀកពាក់កលិចបើបានណាណៃមកតថ្លៃនំប៉័ងមកហើយសេះតែខ្ញុំគេលាក់ទិញគេតថ្លៃចឹងគេមានសិទ្ធតថ្លៃងាប់អាណាវា វាមកតថ្លៃនំប៉័ងមកអញ្ចឹងបានវាមានលុយចាក់លៀបតាមសក់ថ្លៃឥឡូវជ្រៀងបាត់វាសម្បត្តិមើលបានខ្ញុំទិញបានអញ្ចឹងទិញនំប៉័ងហ្នឹងទៅជាអាចកោឥឡូវឲ្យជ្រៀងភ្លាមបញ្ញាធ្វើការធ្វើងារការងារធំដុំយ៉ាងងាប់នេះអើអាចធ្វើការងារធំដុំបែបបានលុយអញច្រើនទៅហើយអញយកនេះធ្វើមេក្រូឲ្យលឿនឡើងបញ្ញាប៉ះអូយឲ្យលឿនឡើងចង់បានលុយអត់មិនចេះ តែដែលឃើញទៅសដំកោមកដែលឃើញស្រាប់ឃើញជើងគោជើងបត់ឯគេប្រែមសវត្តគេសវត្តបត់ប្រែមសវត្តបាត់អីក៏បានដែរជើងបត់សភាពឯបត់ហឺហាបត់ហឺហាបត់ហឺហាអើអាជើងបត់ចេញចក់ជួយលើជន់ជាងណែថ្ងៃនិយាយម្ដងទៀតមើលចេញចក់ជួយលើជន់ជាងចេញចក់ជួយលើជញ្ជាំងអាម៉េចទុំលើជញ្ជាំងអើវាវាជាប់លើជន់ជាងឥឡូវជ្រៀងណា ចាក់មែនទេហ្មងចាំមើលស្ទីលប្រហែលសវត្តងាប់ហើយមើលចេញចောင်းអើចូលលើចូលជាងអើស្មាស្អីត្រូវអាំងស្កែលោតមកខាំក្តាត់ហេខាំគូតទេប្រហែលណាជាងខាំក្តាត់កូនខាំកូនតែសឡំស្កែលោតមកខាំកូនអើបូរាណអើនិយាយមិនវោតមកឲ្យដូចបូរាណនិយាយមិនវោតស្កែមួយមកខាំកូន បុរាណអត់ប្រហូតមែនហើយបានហើយឡើយឈប់ច្រៀងឈប់អីអើឈប់បាទងាប់ហើយនំប៉័ងកាន់មីក្រូច្រៀងនេះនេះនេះបើបានពីណាគេទិញនឹងបាច់បាច់ស៊ីទេលោកអើយមែនមែនរីកអស់ហើយបើមកឡើង150រៀលលោកអត់ងាប់អានហើយ150រៀលឡើងធ្វើការសិតនៅអូតែហើយមកទិញ150រៀលមិនថាខ្ញុំធ្វើការអីគេឃើញសក់ក្បាលក្រហម តនុយកលិបវ៉ែនតាកលិបកបោកលិបចឹងណាអើហើយចង់ធ្វើការអីក៏មកមើងងាយឃើញគេចឹងក៏មកចង់មកមើងងាយគេការងាររបស់គេដឹងអត់បើបើសម្រាមនៅមករោងចាក់កាត់ទេក៏មកភ្លើនោះបើនិយាយទៅចូលតែទេមកហើយអើចូលចាក់អញ្ជើញកុំឃើញស្អីស្អាតស្មារតីនោះបោះសម្រាមមួយថ្ងៃមួយថ្ងៃរំបានមកចង់ងាប់អីអូអានណាចេះឈោងងាប់ សោយអត់ទាន់លក់ដាច់ម៉ួយបងចាំមិនសោយមកទេហើយសោមកតែឯងចូលចេញមើលមើលផ្លូវតណយស្អាតបាត់តណយស្អាតបាត់ទៅដល់ស្កោតប៉ាងប៉ាងអាភ្នំប៉ាងប៉ាងភ្នំប៉ាងភ្នំប៉ាងក្តៅស្រួយក្តៅស្រួយខ្ញោកភ្នំប៉ាងក្តៅស្រួយ អានំប៉ាងប៉ាងក្តៅដូចខ្ញោកទៅណាអត់ដល់ដែរមកទិញនំប៉័ងរងថ្ងៃផ្ទះហ្នឹងមិនដែលខានទេបើមិនមួយក៏មួយកណាត់យ៉ាងហោចណាស់ក៏ពីរក៏បីដែរព្រោះថ្ងៃហ្នឹងស្រាប់អត់ឃើញនំប៉័ងនំប៉័ងក្តៅស្រួយនំប៉័ងក្តៅស្រួយស្រួយខ្ញោកស្រួយខ្ញោកអើយយ៉ាប់មែនបងអត់ដាច់ភ្លៀនទេទៅមុខទៀតមើលនំហូនចាក់មើល một ba à thôi lục bài lục ngay trăng trai nắng á mà đang thẳng ngọt đây nè môi nồng băng á được tầm bò cắt dơ chăng mày đó lắm à nông bang nông bang bang bang ô mồi đồng <laughs> ơi bạch បាត់ប្រមាណថ្ងៃមិនឃើញជួយតែអញយូរយូរម៉េចណែខ្ញុំខំមកចាំមើលផ្លូវបងអញដូចម៉ែឯងមកផ្សារអញ្ចឹងចាំមើលផ្លូវអូនឃឹមអញ្ចឹងហ៎ណែមិនឃើញគេណោះគេលក់ដាច់ទេណាអូនយកអាណាហើយមកអត់ឆ្កុយនៅមុខចឹងអាហ្នឹងសម្រាប់ដូចថាឲ្យដឹងថាលក់នំប៉័ងអញ្ចឹងហ៎អូនយកអាស្រួយញោកអូយណាយបង បងឯងយកអាណាឲ្យឆ្ងាញ់បន្តិចមើលចឹងហ៎តិចក៏ប៉ាត់ក៏ប៉ាត់នេះអានេះបងគេដាក់ឲ្យដឹងតែមានលក់នំប៉័ងអីចាំអត់លក់អូក្តៅហ៎អូចាំខ្ញុំយកពីឡោបងយកអាណាងាប់ហើយអានេះធុងឆេះចុងបន្តិចណាម៉ែអាហ្នឹងមិនគេហៅថានំប៉័ងកដៅទេនំប៉័ងនេះដុតទេនេះអូអានេះជ្រុលភ្លើងអត់បញ្ហាឥឡូវយកអាល្អជាងហ្នឹងហ៎ហ្នឹងហើយល្អអានំប៉័ងយ៉ា តែយក6មកជួយជួយអត់យកអាបាក់កមួយអីហេមិនយកអាហ្នឹងអោបអានេះធំបាក់កតែក៏មិនលេងសើចមកខ្ញុំតិចខ្ញុំលេងលេងយកល្អសុំទោសម៉ួយនំយើងបើយើងលេងបែបវាបានសុបាយអញ្ចឹងហ៎អញ្ចឹងឲ្យអូនឃីមតែចេះខ្ញុំថ្ងៃហ្នឹងខ្ញុំយកតែមួយឯណាបងអញ្ចឹងនេះល្អណាហ្នឹងហើយព្រោះខ្ញុំទិញនំប៉័ងគេមិនបាច់អស់មួយកណាត់ទេហ៎អាណាមលក់នំប៉័ងគេមិនមែនដូចបងឯង ហីនំប៉ាងនំប៉ាងនំប៉ាងគ្មានណាគេទិញទេខ្ញុំប្រាប់គេណោះគេលក់នំប៉ាងមួយគេថែមចម្រៀងមួយបត់អូគេថែមចម្រត់គេថែមថែមជាកាសែតឬក៏ CD ឬក៏ DVD គេមិនថែមអីទាំងអស់គេជ្រៀងមាត់ស្ទាល់ហ្នឹងគេឲ្យតែថាទិញនំប៉ាងមួយគេជ្រៀងលងចាក់អ្នកទិញហ្នឹងស្ទាល់តែថាទិញរបស់គេអាណាអាណាវាធ្វើធំហ៊ានលក់នំប៉ាងកាត់មុខកាត់ម៉ួយមិនតែប៉ុណ្ណោះលក់មកអីនំប៉ាងមួយថែមជំរាបមកបត់ទៀតអាណាគេអាណាគេ Vâng rồi nhé Quýt hộp là ngoan rồi Mắt bắn chung Mắt bắn chung chắc Việc lệnh, lệnh thảm biên nên một bằng đây Anh nhau mày Anh ai nhưng mà anh ai kia Anh ta lên năng Lôi Ta chết đấy Lôi Lôi mách យកលុយខ្ញុំណាវ៉ាដងមិនដាច់អានោះវាមិនដាច់ទេមិនខំតែមានទឹកចិត្តគ្រាន់តែប៉ុណ្ណឹងកូនខំដាក់ចិត្តស្រឡាញ់លួចស្រឡាញ់តិចតិចឯហ្នឹងទៅមិនបាច់ទេឈប់ចាក់ដងអីក៏បានដែរនំប៉័ងនំប៉័ងក្តៅស្រួយហើយក្តៅរឹងទៀតចាំបងប្អូនចូលទៅស៊ីមកប្រមោយហើយ Lên môi thay môi Nó băng đau sồi Con bầu trôi chứ Anh bay ngon không? Bay ngon bay Cái bay, cái bay anh á Cái này anh bay Hả? Đừng ấy hồ đâu, anh đách cho ngon Lâu mà cái nồi của em luộc một lũi này Anh anh luộc một lại trăng phở cắt Nè nè Anh suai lah mai lah. Hah? Ai thơ mai đang. ផ្លូវមកកណោរោងចក្រមកកណោម៉ែទៅលក់ឲ្យលក់រោងចក្រផ្លូវមកកណោកន្លែងផ្លូវមកកណោនេះអត់មានគេនៅអត់មានគេសីបានអញមកលក់ហ្នឹងឯងធ្វើមិនបានបើឯងកន្លែងហ្នឹងណាកន្លែងអត់ស៊ី Tại đi con si, lấy lúc xây si, hãy tôi lúc hãy si đâu Anh cho bơ hãy đăng cho hãy mình thử lụa lại cái kia si Ngô ba ngô ba Mình chết Mình chết mà Ai khơi đang tấu đang than chết rồi Snai bên chết Mình chết Nè nè nè nè nè sa mỗi anh chẳng á sa mỗi anh đưa nó hàng mơ chẳng á mà chứ à một rồi đùa một ho đấy nè nè nè không đâu anh một chẹt nhưng mà nó xí cá nè bà chẹt ai mà nói thì chẹt mấy bạn luộc tăng vẫn ép món á à. con về làm đâu đâu đâu đâu đâu đâu ờ. bạn cái bó kia nè em ờ. nè hả mua ờ mua buôn rồi buôn rồi ở nhà mới cho mua cho từng ó chó mà cho nó mua làm rồi này vô từng ó <laughs> hãy con cho hãy cho tên luôn phăng với em ơi ờ. mua lại mở bạn là luôn mới pi rồi bạn luôn mới pi rồi cái này chơi chặt hàng thật rồi <laughs> ai cho à Pascal đi không anh ăn chơi lôi vậy anh chơi lôi lôi nghe vô lôi ai phong lôi á ăn chơi lôi còn tính nè nè lôi lôi đây ចាប់លេដែរយករោចាក់អែសមមកអីអែអត់បានលុយហើយលបអស់លេងអូអត់ទេយករោចាក់តែយករោចាក់តែតែយកទៅតកែគេវាយអែចេះរោយហ្នឹងហើយវាយតែទេអានេះហើយកុំក្លើក្តំខ្សែវ៉ាលីអានេះផយ ឯងតែខឹងខ្លាំងអាលាផុយអញ្ចឹងឯងចាំមើលឯងទៅលក់កន្លែងណាអញឆាយឆៅឯងទៅហ្នឹងដោតដោតគ្នាដោតគ្នាមកពីស្លឹកមិនមកនៅស្លើយមកកៅឆាយឯងអត់លុយទេស្អីឯងណាអូលក់នំប៉័ងមួយដើមឈៀងមួយប៉ាត់ នំប៉័ងម្ដើមជើងបត់យកអាលុយនំប៉័ងយកទៅមើលកំពង់កមើលជាទេវាលាកម៉ាច់ជាងនេះសំខាន់លើនំប៉័ងវាក្តៅកាលណាយើងដាក់កម្ដៅវាទៅក្តៅពីណាមិនហូបណាភឹបភឹបភឹបលៀមនេះឃើញនៅណែណែអើ អោណាកឋិនណោយអវត្តថ្មីអោណាកែវអើយព្រះខ្យល់អរដឹកមិនអួតទេគឺថាចឹងមកគ្រាន់តែលក់ដាច់អស់មានជំនាញចាក់កំដរឲ្យស្ដាប់ចឹងទៅហ្មងអើយយ៉ាងនេះចំណេញដល់កងណាអានោះចំណេញតិចតួចមើលរំពងកអស់បាត់ហើយវាជ្រៀងឲ្យគេយេវាមិនសំខាន់អីលើជ្រៀងទេសំខាន់លើរំតិចតិចតិចយេ វាល្មិចវាល្មិចហ៎លាលលាលពីលើមកណែណែណែនៅខោគ្រួធ្វើមិនចេះសុំទៅលាលហើយមករឿងអីអត់នឹងទៀតអត់ទៅរឿងអីមកសួរមកសួរthấyបាននំប៉័ងនឹងក្តៅរហូតនំប៉័ងអញលក់ដល់ព្រឹកមកតិចរហូតគេឯងឆ្កែឈៀងភ្លើណានំប៉័ងគេយកពីឡមកវាក្តៅក្តៅក្តៅក្តៅយល់ទៅអឺ ក្តៅលក់មកគឺក្តៅរហូតយកអត់មានបច្ចាក់ជួយចង់លក់ដល់ស្អែកទេក៏នៅក្តៅដែរហើយដោយសារគេដាក់ភ្លើងកម្ដៅទី1ណាប្រាប់ឲ្យយល់ថ្ងៃក្រោយកុំឲ្យចឹងកុំអានខ្លួនឯងជ្រៀងស្វិតនំប៉័ងណែមុខឯងស្វិតស្រាប់ឯងមុខនេះនំប៉័ងហិតតែស្វិតទៀតដោយសារមិនចេះកម្ដៅបច្ចេកទេសគេដាក់នំប៉័ងទៅលើហើយគេដុតភ្លើងទៅខ្ជូងមកវាទៅក្តៅក្តៅក្តៅរហូតរហូតស្រួយនំប៉័ងស្រួយខ្ញោ គេដាក់នោះគេដាក់ភ្លើងចូលអើគេដាក់ភ្លើងចូលនំប៉័ងយើងស្រូវស្នោកអើអញដឹងអញដឹងអញដឹងអញទៅធ្វើអញ្ចឹងហើយអើអាណិតវាមើលទៅអានឹងវាសំលេងវាកាន់តែស្អកស្អកវាអាឈៀងគាត់ជីតិចមកវាប្រយសំខាន់គឺស្រួយខ្ញោកហ្នឹងហ្មងវាដាច់ចឹងហ្មងអើទៅធ្វើទៅចាប់តាមទៅលុះទៀតទៅឡោះបានអាយ៉ាចុះអានោះដឹកអីសមប់នេះហុយគល់ណ៎ណ៎ណ៎ណ៎ អើក៏ឆេវាដូចឆេះហ៎លក់អីអើអីភ្លើងដោតនំប៉ាភ្លើងឆេះចេះក៏ចេះអូជំងឺវាអត់ដឹងអត់ដឹងទេមកចាំមកស្មានថាភ្លើងឆេះត្រីប្រៃមែននំប៉ាំងនំប៉ាំងក្តៅស្រួយស្រួយមែនទេអេទិញនំប៉ាំងស្អីអត់ក្តៅក្តៅក្តៅក្តៅមែនទេក្តៅស្រួយហ៎អាចចូលថាក្តៅហ៎ đau cái đau rồi thành nó mày nữa mà ừ. đau quá đau <laughs> à. អីអត់មានដឹងខ្លួនថាក្តៅទេអញដឹងខ្លួនថានំប៉័ងអញក្តៅមែនទេណែវាអត់ដឹងខ្លួនអញសង្ស័យអានេះរៀនក្រុងសម្រិតទេបាទវាអត់ក្តៅក្តៅហេអញក្តៅអញក្តៅមែនទេស្គួតទៅបើដឹងថាក្តៅមែនទេហើយមិនមើលក្រោយណែអញសួរឲ្យនៅសោតអញចង់ទិញស៊ីទេណែមិនចង់ទេណត់អញសួរឲ្យថាក្តៅទេប្រយោជន៍នំអញខោទេអញឆេះទេដុំឆែបស្ដៅមែនអាស្កោចូលចូលអញបងអីឡាទឹកជពាំងណា ហីឡោះចុះបតៃណាអើយណានោះស្រះមិនទៅរយទៅរកពនុកច្បើងមិនបតៃណាឆេះច្បើងគេអត់ហេអាយមិនទៅខាងនេះទៅហេហេអត់មានតាពាំងអត់តាពាំងខោដល់អូមើលអាចាតោហើយលបងតោតោតោអូអា ចិត្តក្តីដើមចង់អាណោះលេងអឺកងអញទៅមិនទិញជាពាក់លុយគេ50ម៉ឺនដងទៀតទិញអត់អញដល់ក៏ដើរចិនទៅទុកចោលទៀតឡើយបាច់ជួយវាទេណែមកបងគាត់តាមមើលវាណាណាគ្រោះកាចមកទៅយ៉ាងម៉េចហើយមកទៅទៅទៅមកណាណាណាហើយវរមាច់ចាអានេះវរមាច់ហា អីអាយចូលអញមកមើលចូលស្អីបើអញប្រាប់ឯងឯងប្រាប់ថាភ្លើងឆេះភ្លើងឆេះឯងនេះមិនជឿអញអូយមិនឲ្យវាកាត់កាត់ឲ្យវាណាមិនដល់នំអញ្ចឹងហ៎វាវាយបានអាណាផេតវាវាយបានថាឲ្យបកាត់ភ្លើងមកនំប៉័ងកដៅអានេះមិនត្រឹមកដៅឆេះអត់ទេ អូឯងចង់ចង់ឲ្យ នំប៉័ងឯងស្រួយឯងជឿតាមគេយកភ្លើងភ្លើងភ្លើងមកដាក់ដុតនំហ្នឹងឯងអើឯងពីតែឆេះកង់នឹងទៀតឯងកុំប្រទេសផ្ដាចុះអេអានេះហើយក្រោយបើឆេះអញ្ចឹងកុំរោទឹកតាណាលក់សាំងទៅទៅនឹងទៅណាលក់សាំងហើយចាំនាំឲ្យហើយទៅដល់អាស្កោតចោលអញប្រាប់ឯងអញមិនប្រាប់អូឯងទេយកប៉ុនផងនៅផ្លូវអញទៅកលាញ់ការាសាំងឲ្យឆេះខ្ទេច vô tức nó nó về luôn, thư chẳng, ơi mau, anh phải bán nè hãy phải bán rồi đặt vào lưng cái đâu đó à anh không thư ta mà em chết đã tròn chết rồi tại trăm mơ ôi đặt hơn một anh cả lấy nó cắt sụng lại nâng លក់នំប៉័ងចំណេញខ្លាំងចង់ទៅដើរលេងកឋិនម្ដងឈប់ឲ្យវាថារំសាយខ្លួនចឹងម្ដងលក់រាល់ថ្ងៃយីវាធុញថប់នឹងជីវិតវាធុញថប់ហើយហើយរួយអាមួយនឹងកដៅនំប៉័ងហ្នឹងមិនទៅនឹងវាកដៅលក់ដាច់ដូចខ្ញុំអត់មិនដែលឃើញមកជួបឯងទៅសោះហេដុំហាននេះលក់នំប៉័ងហើយលាងកង់ស្អាតចេះលាងទៅខ្លួនទៀតណាលាងកង់អាចស្កូនចោលស្អីព្រោះម៉េច à nó anh đạp lưng cái đạo nó văng xe tít tít xe gì anh mình mơ ngọt anh mõm châu chất ba nó rồi mõm châu chất ba này mơ cơ mấy xe còn khâu này anh đây ô anh anh anh cái đạo nông băng ờ anh cái đạo nông băng của nông năng ấy ấy cái đạo lại đây nhà mày anh cái đạo nông băng anh đã sợ cây đông của nông đang anh sợ nông băng cái đạo cái đã tràn đây cái đã chung pi về đông mau រួចក៏ធ្វើជើងអើវាមកតែមិនមិនប្រាប់អានអត់ថាអានដាក់ភ្លើងដាក់ភ្លើងទៅហើយគ្មានបច្ចេកទេសហើយគិតមើលទៅចាត់អានចូលលោតទឹកសម្លាប់ខ្លួនអាកុំចឹងកុំចឹងអាយល់ទៅគាត់អាចូលគាត់អានមើលអញ្ចឹងលោកទឹកសម្លាប់ខ្លួនណាគ្មានពីណាក៏ធ្វើដូចឯងអញ្ចឹងទេអាស្កោចោលអញទៅកៅកែមែនកូនសិហានណា vào vinh vào tùm đi anh lâu đặt non chân là hâu trời ừ, hãy nha à bang bang đau suối à ông nên nát xí xí luôn ai à bỏ bỏ bỏ bỏ bỏ anh chơi chốt đó mưa mình chết nhóm chơi cho bằng anh đó មកផឹកដោយសារអីហត់តាមបើអត់មានអាណាទិញស៊ីសោះអូតាមមកខ្ញុំសុំជួយលក់ដូរជួយសុំជួយបងឯងលក់ដូរឯងសួរឯងភ្លើទេអញអញរកស៊ីតែម្នាក់អញទេអញមិនគ្មានអ្នកជួយរកស៊ីអីទេអូស៊ីអូស៊ីបងឯងរកស៊ីមែនខ្ញុំឯងកាហ្វេតែខ្ញុំអត់មានអីរកស៊ីខ្ញុំសុំជួយរកស៊ីបងឯងជួយអឺហ៎ anh thăm ôi anh thôi, thôi nhảy nè anh thôi nhảy nè ôi ăn cây trâu thơ bạp cây hello bạn anh ơi anh đây chỉ mũi bạn ប៉ុន្តែពេលវេលារស់ស៊ីដូចនឹងស្រាប់ហើយជាមួយអញអត់មានញ៉ៃញ៉ៃទេបើចឹងបានអញមានអើយល់នៅអើអញប្រើធ្វើអីគឺធ្វើហ្នឹងអើហើយដល់អញធ្វើអីធ្វើហ្នឹងអើឡើយអញមានប្រពន្ធនៅហ៎មានប្រពន្ធនៅមានប្រពន្ធអី វាអត់ហ្នឹងអត់មានប្រពន្ធទេអើអញ្ចឹងបានឯភ្នែកទៅជួយឲ្យនៅលើមកទៅអញអើហត់ពីក្រោយហើយពីពីនេះអើនំប៉័ងក្តៅស្រួយនំប៉័ងក្តៅស្រួយក្តៅស្រួយអើក្តៅស្រួយថានំប៉័ងក្តៅស្រួយនំប៉័ងក្តៅស្រួយឯងនំប៉័ងក្តៅស្រួយចឹងអាប្រកាច់អញ្ចឹងអញនិយាយអស់ច្បាស់មែនតើ អើនំប៉័ងក្តៅស្រួយចាត់ទុកចាត់ទៅបងប្អូនឯងចូលចេញនំប៉័ងក្តៅស្រួយនំប៉័ងក្តៅស្រួយអើប៉័ងប៉័ងប៉័ងក្តៅស្រួយខ្ញោកអាខ្ញោកខ្ញោកមែនទេហេជុកជុកជុកជុកអូយ៉ាណែគាត់ថាចេះអឺអីយ៉ាអីយ៉ាអាដាន 哎，不，我好看啊，打球了。À đây. À đán. Cái gì? Đấy, đa mơ mấy sầm khăn cứ lùn lụa. Ừ. Đó. លោកពពាយនេះឲ្យវាច្បាស់ទេបើចឹងហូតគ្មានអាណាទិញបានតិចទេអូយចាគ្រាន់តែប៉ណ្ណឹងមានប្របាទស្អីបើចឹងវាហូតតែកំពុកនំប៉័ងហ្នឹងទៅវាអើមក អូអញច្រឡំអញប្រងតែប្រហិនណាឥឡូវចេះបើកាលណាអ្នកទិញមួយ1000យល់ទេនំប៉័ងមួយ1000ទិញមួយខែមួយកាបិទមួយ500បើនិយាយថាមួយ1000ទិញមួយខែមួយទិញមួយខែមួយទិញមួយខែ3ទិញមួយខែ3អើមក2 3ម៉ោងអើ năm sáu bảy tám trên mười <laughs> trên đó xa xỉ ngầu lại chỉ bội cầu mình <laughs> mà giao mình đấy anh ờ. chân này anh Việt Nam mà thầu ơi anh còn trên chân này à về Việt Nam mà ờ trên trên ờ trên ngao sama si ở đâu <laughs> hello hello hello hello hello hello is you need what's your name what my name my name ai chụp trốn bạn đi sao cái li tàu hoa Oh, li, oh li, li tàu hoa Li <laughs> tàu hoa ờ, chứ giờ sang tại xin gì đi oh mày mà tôi xin gì tình nồng băng mãn tình nồng băng mãn bọn xin gì hả tình môi hoa tê tê tê tí xí xin ông anh, <laughs> chào chăm tam chụp ងាប់លីតៅរត់ទេវិទេសប្រជាជនទីស៊ីចង់ស៊ីនំប៉័ងអញបើទៅស៊ីជីជីចៅវ៉ាចាំផ្ញើតាមយន្តហោះគេបាយសុំជួបតិចtưởng măng sỉnh lên xe ừ, ờ merci bao câu ừ. ô james bond ừ. <laughs> james bond à mà canh vô ấy anh bắt tăng vô giang ấy nè อันแจ้งข้าเลยไอ้เมื่อลีต่หัวจองซีนมปังเยอะเลยนมปังเยอะไปละใบยังไปดอกชันยังละใบเป็นปีพบเราเมื่อหลายเกตินอัดเกตินซีเออจมนมันใช่ใช่อาถรรพ์อาถรรพ์ไหนไทยไอ้สกอตชูไม่ไม่ไม่ไม่ไม่เตะหน้าหรือไม่ ngọt coi nho tôi sập hình với nặng thôi à hình với nặng <laughs> bữa anh đã tôi sập lư đầm sao lẹ chết râu vậy <laughs> ai bữa lại tụi đây anh chứ ai thì ngọt mê đấy <laughs> rồi mấy thằng là tây nó xuống số bạn sẽ đáp sân ờ ừ. ừ. sầm rèm sâu trong trong ảo cá cho đấy đấy đấy chỉ biết anh chỉ biết xua đã tôi sắp biết xua mấy alo à, <laughs> ờ, con sợ tôi trong tin nồng băng chứ này <laughs> ừ nồng băng đang tao hành nồi pi của ba là <laughs> ừ merci đi hà nội merci việt nam rồi đúng không ô anh xin lỗi anh xin lỗi cảm ơn nhiều cảm ơn nhiều ừ đất cờ នំប៉័ងទៅច្រើន DSL តាមបញ្ជូនតាម DSL អឺបញ្ជូនតាម DSL ទៅតាមសមុទ្រ Pacific Atlantic មកធ្លាក់នៅទន្លេយើងបញ្ជូនចុះបញ្ជូនឡើងធ្លាក់មកទន្លេឲ្យចឹងបានចាំបញ្ជូនគេតាមហ្នឹងធ្លាក់មកនៅទន្លេសាបនំប៉័ងស្វិតអស់លើហ្នឹងនំប៉័ងស្វិតអញវាស្វិតទៅលក់នំប៉័ងស្វិតបានតាមទៅអើអើអាបងបងនៅនំប៉័ងក្រៅស្រោយអើ នំប៉័ងនំប៉័ងនំប៉័ងក្រៅស្រួយតែពេញនំប៉័ងអត់ចាំឃើញនំប៉័ងចឹងហ៎ប៉័ងសល់តាំងថ្ងៃណាមកនំប៉័ងនំប៉័ងនោះសល់4 5ថ្ងៃហើយ4 5ថ្ងៃយកមកលក់អេចង់អាណាបើគេអត់ទេថ្ងៃអត់ស្ងនេះអេនិយាយដូចស្កែអត់ស្អីខ្ញុំឲ្យស្មាខ្ញុំស្អីវាអត់មើលបង àបងអូនចូលជ័យនឹងបានអត់អាអត់ឡើងទិញជ័យអញស៊ីខ្លួនអានអាកោយឲ្យធ្វើបាបានអាចាំមើលគុកថ្ងៃដាក់មកអញទៅបាបែងវិញដល់ខ្សែបាទដូចជាតាចាស់ចឹងហ្នឹង វារឹងមែនតែវាទន់វាកដាលអាស្កោតយកចឹងມັນគេអត់ទិញមើលទន់ក៏ខ្លីក៏ខ្លាចឹងហើយនៅរឹងដោយអានមើលអានស្កោមែនតែអានរឹងអត់ឡើយហើយចាំមើលកដុំខ្សែបាទទុនឲ្យប្រែកឡាទេ ồ nó khứ là mày anh à mày anh ở trong tu anh bán tới mơ à mày anh ơ nó khứ lượng mồi hãy cầm trâu sờ môi anh anh tài vô tài vô xây chắc con tầm ly chắc tầm ly con bao hành hãy cầm trâu sờ môi anh <laughs> ai thử sai anh bà chân anh thử mày tôi cột chân mày ăn thang scout đang bị cái ba này anh anh đó con tích tích tích tích thu bay clip về một rồi rồi អើសោយអាណាធ្វើម៉េចឥឡូវចេះយកលុយ1000អើលុយយកទៅប៉ះចឹកហៀងចឹកជភូមិអូចឹកហៀងកូនចឹកហើយអើយកទៅប៉ះហ្នឹងឯងអើម៉ែវាឈ្មោះចឹកហេងអើយកទៅប៉ះរួចស្រោតយកកង់វិញរួចរំបានតទៀតណាបាទហេងនេះស៊ីបាយអស់បាយអាណាស៊ីបាយអត់ដុំគ្រោះកូនយកអាណាតមកអញតមកអញអាណាតកែអាណាខ្ញុំ អញតាំងកើតមកដល់បាប់បានប៉ះស្បាលហើយចិត្តទេណាអូកុំស្លើយអាយហ៊ានអាយហ៊ានចង់លោមួយតិចឯងអាយចិត្តសើអាយវាយមើលអញអត់ហ៊ានវាយទេអាយអាយវាយមើលវាយមើលអាថានអញអត់ហ៊ានអញអាយចិត្តសើអាយវាយមើលមើលអញចំក្បាលឯងហើយស្អាយអាយអាយវាយមើលអញអត់មានចំស្បាលអញអញមាត់ស្អីអាថានអាយវាយមើលអញចង់អាយវាយមើលអញអត់ហ៊ានវាយទេអរគុណអាយហ៊ានវាយកុំផ្លើសមោយអញសក់ស្បាលចឹងកុំចូល នំប៉័ងនេះអញຕົកស៊ីស្អែកទៀតវាអាងតែឯងកាជះគេគេវើមិនខ្សែគេឯងអ៊ូតោះមិនអើយអើយអើយអើយចោកអើយអើយអើយអើយអើយសឹងកប់មកនំប៉័ងបុកពឹបលឺសៅម៉ាំងម៉ាំង Ha ha ha. vợ ai nào lúc ban cặp cốt á